ស្រីបងប្អូនទាំងគ្នាបាទថ្ងៃនេះខ្ញុំមកធ្វើថត challenge មួយតាមការនិយាយទៅគឺការสนពោរបស់ភ្ញៀវកិត្តិយសដែលបងប្អូនដែលគាត់สนពោឲ្យខ្ញុំបាទធ្វើ challenge វីដេអូកំសាន្តបែបសប្បាយកំ pl ែងតិចតួចបាទហើយថ្ងៃនេះផងដែរខ្ញុំនឹងទៅធ្វើ challenge មួយនៅវាលស្រែលក្ខណៈ surprise surprise ឲ្យបងប្អូនភ្ញាក់ផ្អើលថានឹងធ្វើអ្វីមួយដែលកើតឡើងបាទកុំឲ្យផាត់ពេលយូរយើងរៀបចំនឹងការជិះដំណើរទៅជាមួយគ្នាទាំងអស់គ្នាបាទអូខេបាទ ញស្រូវនឹងមើលណាមានបងប្អូនណាឃើញអត់ស្រូវទុំល្អបងស្រូវខ្ញុំអាខ្ញុំមកមកមកលេងមកមើលស្រូវផងមកខ្លាច់វាគោគោស៊ីក្បីស៊ីអ្វីដែលខ្លាច់ធំបំផុតខ្លាច់ចាប់ស៊ីបាទបាទអានឹងស្រូវវាអត់ទាន់ទុំទេបាទខាងនេះវាទុំហើយពណ៌ដេញថ្លៃ1គីឡូខ្ញុំលក់ខ្ញុំខ្ញុំលក់1គីឡូ4000មានបងប្អូនណាចង់ទិញអត់អូខេរីករាយមួយខ្ញុំបាទខ្ញុំអត់ដឹងធ្វើអីទេថ្ងៃនេះប្រហែលជាខ្ញុំចុះទឹកឯងស្លៀកខុសខ្លីនេះមកអែមនេះអត់ស្លៀកល្អក្នុងទេ

សាច់យកមកនេះស្រែហ្មងឥឡូវមកអេកក្នុងកាយយើងបានបានហ្នឹងមុំអាំងហូបទៅហេវកាមេរ៉ាមែនហេវហើយកាមេរ៉ាមែនហេវហើយអូខេតោះនឹងបានហើយយើងមក let's go អាំងហូបបានហើយអាំងហូបរៀវតាមយ៉ាប់ប៉ះក្រុម hello hello អបឡូដល់គ្នាពួកខ្ញុំគុំបានដាក់អត់ទេក្រុមសាមគុំកងនោះគ្រប់គ្នាថាខ្ញុំចេញ មុននឹងហូបវាយើងយើងញ៉ាំវាស្អាតបានយើងសុំបរិភោគកម្ចុងវានៅដីចាមយើងហូបទៅវាអត់ឆ្ងាញ់វាទឹកដីបាទមកខ្យងទលេហើយបាទមកខ្មៅអត់មានសសទេនេះដូចខ្យងហូលីវូដទេរីកបងរីកបងនេះបាក់ក្រាមអត់ណាទេក្រាមក្រាមក្រាមក្រាមលេចទៅ បាទកុំឲ្យខាត់ពេលយូរឥឡូវខ្យងយើងលាងស្អាតហើយវាមិនទាន់ស្អាត100%ទេបើទៅយើងទៅសាប៊ូឲ្យវាបាទលាបលែវាមិនស្អាតតែឥឡូវវាបានប៉ុណ្ណឹងហើយយើងចាប់ដើមតោះយើងទៅអាំងហូបទាំងអស់គ្នាបាទតោះបាទ បាទឥឡូវយើងដល់ម៉ោងហើយបើថានិយាយទៅ គឺងូលេខថោមដល់និយាយទៅថាភ្លើងវាល្ងឹកល្មមយើងអាំងហើយឥឡូវនេះវាហៀទឹកមុតអូអែមអែមហ្នឹងគេគេទិញខ្យងតាមទីផ្សារយកមកធ្វើប្លុកផុសតែខ្ញុំអត់ទេខ្ញុំចិត្តប្រើញើសឈាមមករាវដោយស្នាដៃញើសឈាមមួយបង dancer កាមេរ៉ាអីជុំគ្នាហើយខ្ញុំហូបចុះខ្សែវាខ្សែវាក៏យ៉ាងដែរសុបាយដែរ mười nè thì cái mười nó test kêu kêu kêu áp kêu không không vậy tới giờ rồi mà mình ăn đi mau mình em Tại bắt là បានជំនួយដៃគូបានគូកម្លាំងខ្លះដែលអាចដោះស្រាយវិរៈភាពអាចបានពីក្រោយជាងមុនអែមែនបងប្អូនអែមែនអឺឈ្ងុយជាតិជាតិជាតិជាតិបាទតើបានហូបផងជាតិតោះយើងទៅហូបទាំងអស់គ្នាអូខេ let's go អូខេ let's go ហូបអស់គ្នា ប្អូនបាទរសជាតិហើយត្រីកោះកងបាទមកខ្ញុំដាក់បងប្អូនគ្រាន់ថាវានៅថ្មីថ្មីវាមានដីតិចតួចប៉ុន្តែមើលទៅវាជាតិដែរមើលអឺអឹមងាញ់មែនទេបងងាញ់ឥឡូវអត់ហូបពុយហូបឈោម្ដងបាទបាទបងប្អូនមើលបាទមើលមើលមើលសាច់វាហើយមើលសាច់អូកំហុំឆ្អិតអែម ខុសពីខ្ចងនេះគេហៅខ្ចងអាខ្ចងថៃខុសពីអាខ្ចងអស់ហ្នឹងអាខ្ចងស្រូវអានេះយើងធម្មជាតិលេបើមើលរសជាតិវាយល់ណា នៅលើដៃនៅក្នុងដុំណាហើយយកស្រែទៅក្រៅចាំមកជិះលហឹមនេះថាខ្ញុំជិះពេចពេចបាទខ្ញុំថាមើលមើលស្រែស្រែជឿលំនិតទៅបាទបងអូនបងអូនមើលឲ្យទៅលើទឹកនោះណាបាទបន្ទាប់ពីញ៉ាំហើយបាទខ្ញុំចាប់ដើមរៀបចំអីវ៉ាន់រៀបចំទឹកទេហើយបន្ទាប់ពីញ៉ាំហើយបាទបាទសូមអរគុណបងប្អូនបាទជួយ subscribe ហើយនឹងចុចសញ្ញាកណ្ដឹងជាមួយនឹង channel របស់យើងខ្ញុំនៅខាងក្រោមនេះបងប្អូនគ្នាបងដែរបាទហើយនៅអ្វីដែលជាចុងក្រោយបាទសូមឲ្យបងប្អូនបាទចូលរួមការពារនឹងជំងឺ Covid-19 របស់គ្នាបាទរក្សាគម្លាតនៅឆ្ងាយពីគ្នាបាទកុំសូវនៅជិតនៅកន្លែងម្ដុំច្រើនជាពិសេសយន្តការមាន3ចំណុចបាទ3កុំ3ការពារបាទអរគុណច្រើនបាយបាយ